ដោយសារសមត្ថភាពវិភាគរបស់មន្ត្រីមួយចំនួន ហាក់ដូចជាមានភាពខ្សោយខ្ញុំកំពុងតែគិតថា នៅពេលខាងមុខគណៈបព្វជិជនអាចនឹងបើកវគ្គបណ្ដុះបណ្ដាលឥឡូវបើកហើយក៏ប៉ុន្តែមានទ្រឹស្ដី3ដែលមិនទាន់បានបង្រៀនហើយខ្ញុំបង្រឹកចង់បង្រៀនខ្លួនឯងទី1សម្ភារៈនិយមវិចារវិទ្យា ឬហៅថាសម្ភារៈនិយមបដិច្ចសមុបាទណាដើម្បីដាក់គ្រឹះឲ្យមន្ត្រីរបស់យើងចេះវិភាគទី2សម្ភារៈនិយមប្រវត្តិសាស្ត្រដើម្បីដាក់ជាគ្រឹះសម្រាប់រឿងវិភាគត្រូវសភាពការនេះគឺចាំបាច់ណាស់ដោយ គ្រូពេទ្យហ្នឹងបើសិនជាវាយតម្លៃសភាពការអត់ត្រូវទេ វាយតម្លៃជំងឺមិនត្រូវទេលោកឲ្យវាយឆ្នាំរបៀបម៉េចត្រូវករណីអ្នកនយោបាយក៏ដូចគ្នាដែរណាវិភាគខុសដាក់វិធានការខុសដាក់វិធានការខុសហើយឯកសារទី3គឺវិធីសាស្ត្រដឹកនាំ និងធ្វើការងារដែលខ្ញុំបានសរសេរវានៅក្នុងឆ្នាំ1983ហើយខ្ញុំបាន ទៅបង្រៀនមន្ត្រីជាន់ខ្ពស់របស់យើងខ្ញុំចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយ អ្នកធ្វើគោលនយោបាយតេតិននឹងការវិភាគតេតិននឹងការវិភាគវិធីសាស្ត្ររបស់ខ្ញុំក្នុងការវិភាគខ្ញុំប្រើវិធីសាស្ត្រ3ក្នុងការវិភាគវិធីសាស្ត្រទី1 គឺវិចារវិជ្ជាសម្ភារៈនិយមវិចារវិជ្ជាវិធីសាស្ត្រទី2គឺទស្សនៈប្រវត្តិសាស្ត្រហើយវិធីសាស្ត្រទី3គឺ logic កតវិជ្ជាគួបផ្សំ3នោះបានជាហ៊ុនសែនកម្រវាយតម្លៃសភាពការខុស ខ្ញុំមិនមែនអួតទេក៏ប៉ុន្តែក្នុងគណៈបកគោរពនៅការវាយតម្លៃ របស់ខ្ញុំទៅលើសភាពការងារនេះទៅលើសភាពការងារនេះព្រោះកាលណាតែវាយតម្លៃខុសហើយ គឺដាក់វិធានការខុសខ្ញុំប្រៀបធៀបតែជាមួយគ្រូពេទ្យគ្រូពេទ្យអីនេះកំពុងតែអដែងគុណចាញ់អុយហើយថាឯណាឈឺក្រពះហើយនោះទៅវិញវាងាប់ណាឯងកំពុងត្រូវការថ្នាំគុណចាញ់ ទៅឲ្យឲ្យតែឆ្នាំលេបកាពះហើយទៅមិនជាជំងឺវាមិនជាទេណាហើយខ្ញុំក៏បានឃើញភាពទន់ខ្សោយខាង ក្រមប្រឆាំងគឺទន់ខ្សោយផ្នែកការវិភាគវាយតម្លៃសភាពការ របស់ផ្ទៃក្នុងគណៈបព្វជិជនមិនដែលចេះត្រូវអញ្ចឹងបានជាខ្ញុំប្រាប់ទៅសហការីរបស់ខ្ញុំថាទុកឲ្យគេវាយតម្លៃខុសតទៅទៀតចុះ